ថ្ងៃនេះខ្ញុំមួយសង្សាខ្ញុំណាត់គ្នាទៅ picnic sweet sweet ទៀតហើយអញ្ចឹងតាមដានទាំងអស់គ្នាទិញមួយហើយយកឲ្យ Disney Cam Lane អូខេអញ្ចឹងឥឡូវហ្នឹងយើងមកដល់ AR នេះ we're gonna go find something to eat បន្ទាប់មកយើងនៅតែទិញអីវ៉ាន់សម្រាប់ picnic ឯហ្នឹង we're gonna go on a picnic guys យើងមកញ៉ាំបាយថ្ងៃសិន See you now. See you night. You wanna try? <laughs> ចឹងនៅពេលដែលយើងញ៉ាំអីហើយយើងក៏ចោះទៅតែញវ៉ាន់ដើម្បីរៀបចំទៅ picnic ហើយដល់ពេលចឹងទៅឃើញ Sting មាន promotion អីណាមាន4 can pack ហើយខ្ញុំចូលចិត្តញ៉ាំ Sting ដែរចឹងតែម្ដងពីរបណ្ដោយ គ្នាចឹងឡើយហ្នឹងយើងមកដល់កន្លែងយើង picnic គេយើងរៀបចំអីឃើញមានផ្លែឈើមានអីហើយពេលយើងទៅទិញអីវ៉ាន់ហ្នឹងក៏ឃើញថាមាន sting ក្នុងផ្អាប់នេះ like it's very special this time គេមានផ្អាប់មានអីចឹងណា so this is called a sting for can pack ហើយមកផ្អាប់ហ្នឹង2ដុល្លារបាទអ្នកនរគ្នាហៅទិញបាននៅ Aeon 1 Aeon 2ហើយនៅ Aeon Max Value នៅចិត្ត Eden និយាយទៅគឺថានៅក្នុងនឹងមានអីគេខ្លះយើងទៅបើកមើលទាំងអស់គ្នាបាទតោះហើយអានេះអាកំប៉ុងពណ៌លឿង អូខេខ្ញុំបើកមកឲ្យបងប្អូនមើលបាទតែនតែនគឺថាមាន sting 4កំប៉ុងបាទព្រោះឯ4 can pack ហ្នឹងគឺ sting 4កំប៉ុងតែមានអីដែលពិសេសហ្នឹងគឺថារាល់ពេលដែលអ្នកទាំងអស់គ្នាទិញ sting 4 can pack គឺនឹងទទួលបានសម្បត្តិទៅចូលរួម concert បបបង G David នៅថ្ងៃទី29ខែ10ឆ្នាំ2022យើងហ្នឹងដែលស្បត់នេះគឺតម្លៃ7ដុល្លារប៉ុន្តែបើសិនតែញ for can pack តម្លៃតែ2ឯងបានស្បត់ ហ្នឹងហើយចំណេញហើយចង់ប្រាប់មួយទៀតថាបើសិនជាអ្នកទាំងអស់គ្នាចង់ទិញសបុតចូលរួម concert របស់បង G David អ្នកទាំងអស់គ្នាអាចទិញបាននៅលើ Wonder Pass បាន ដែលសបុតធម្មតាតម្លៃ7ដុល្លារនេះតម្លៃ7ដុល្លារហើយបន្ទាប់មកសបុត VIP តម្លៃ13ដុល្លារនិងសបុត VVIP តម្លៃ20ដុល្លារប៉ុន្តែគួរឲ្យសោកស្ដាយគឺ VVIP លក់អស់បាត់ហើយ Passion Concert by Sting Music Verse នឹងមានការសម្ដែងពីបងជី David និងតារាកិត្តិយសជាច្រើនទៀតដូចជា Janine Weigel និង Javis នៅថ្ងៃទី29ខែតុលានៅ Elysee កោះពេជ្រហើយចង់ប្រាប់អ្នកទាំងអស់គ្នាថា Sting ក៏មាន promotion ជាមួយនឹង Pizza Hut ក៏ដូចជា Legend Cinema ដែរចឹងកុំភ្លេចទៅតាមដានទាំងអស់គ្នាអូខេឥឡូ w ហ្នឹងទៅ picnic sweet sweet ម្ដងកុំច្នៃណា okay អ្នកនរអគ្នាចឹងវីដេអូយើងបានមកដល់ទីម្ចាស់ពេលហើយខ្ញុំសង្ឃឹមថាពីអ្នកយើងនឹងជួបអ្នកនរគ្នានៅថ្ងៃទី29ជាមួយនឹង Passion Concert by Sting នៅ Elise Cafe ជួបគ្នាទាំងអស់គ្នា Yay Bye